សួនពិសិដ្ឋចេញមុខនិយាយពីបេក្ខជនទុំរដ្ឋានិងបង្ហើបពីឱកាសច្រៀងនៅហងមាសលោកសួនពិសិដ្ឋបានចេញមុខនិយាយពីបេក្ខជនទុំរដ្ឋាដែលជ្រុះចេញ ពីកម្មវិធីប្រឡងជុំដំបង Cambodian Idol រហូតមកទល់ពេលនេះនៅលើបណ្ដាញសង្គម Facebook ហាក់នៅមិនទាន់ស្ងប់កម្ដៅនៃ ការរិះគន់ជុំវិញការមិនសុខចិត្ត ដែលឲ្យបេក្ខជនទុំរដ្ឋាធ្លាក់ទាំងបេក្ខជនរូបនេះមានទឹកដុំសម្លេងល្អមហាជន បានផ្ដោតទៅលើគណៈកម្មការជាពិសេសលោកឈុនសវណ្ណរាជនិងអ្នកនាងអុកសុគន្ធកញ្ញាដែល បានទម្លាក់បេក្ខជនរូបនេះមិនឲ្យទៅវគ្គបន្តជុំវិញ បញ្ហាខាងលើនេះជាអ្នកនិពន្ធបទចម្រៀងនិងធ្លាប់ផ្ដល់បន្ទុកប្រឡងចម្រៀងនាពេលកន្លងមកលោកសួនពិសិដ្ឋបានចេញ មុខនិយាយអំពីចំណុចមួយចំនួនដែលធ្វើឲ្យគណៈកម្មការ មិនឲ្យទុំរដ្ឋាឡើងទៅវគ្គបន្តលោកបានលើកឡើងថាប្អូនទុំរដ្ឋាខ្ញុំបានមើលនិងស្ដាប់ការច្រៀងប្រឡងក្នុងកម្មវិធី Cambodian Idol ប្អូន មានចំណុចខ្សោយនិងប្អូនក៏មានចំណុចខ្លាំងទី1គណៈកម្មការទាំង4រូបលោកនុបបញ្ញរិទ្ធអ្នកនាងអុកសគុណកញ្ញាអ្នកនាងសុកសីឡាលីន និងលោកឈុនសវណ្ណរាជបានលើកឡើងអំពីចំណុចវិជ្ជមាន និងអវិជ្ជមាន អំពីទេពកោសលពូកែនិងខ្វះខាតក្នុងការច្រៀងរបស់ប្អូនសុទ្ធសឹងតែត្រូវទាំងអស់គាត់ទាំង4រូបមានមូលហេតុនិងផលល្អជាក់ប្រកបច្បាស់លាស់របស់គាត់រៀងរៀងខ្លួនឈោកក្នុងការសម្រេចចិត្តកាត់សេចក្តីជាប់ឬធ្លាក់លោកបន្តថា ទី2ប្អូនមានដងទេពកោសលឧបនិស្ស័យទឹកដុំសម្លេងពីកំណើតល្អនិងចេះរបៀបបែបផែននៃការច្រៀងអឿនអងបានល្អ លោកស៊ុនពិសិដ្ឋបន្តថាទី3និយាយអំពីបច្ចេកទេសសម្លេងនិងការច្រៀងរបស់ប្អូនវិញម្ដង សម្លេងប្អូន ប្រើចេញពីដើមទ្រូងទៅបំពង់កដល់គល់គៀមចូលក្រអូមមាត់និងចុងច្រមុះបន្តិចប្អូនច្រៀងប្រកាន់តុងក្នុងបទភ្លេងបានល្អខ្លាំងភ្លាវតិចតួចបំផុតចង្វាក់ក៏ល្អចេះប្រើសម្លេងខ្មោចពេលស្រែកឡើងខ្ពស់ចេះទប់សម្លេង ទោះជាស្ទើរបន្តិចក៏ដោយដោយសារតែអស់កម្លាំងខ្ញុំយល់ចេះធ្នមចេះខ្លាំងខ្យល់ដង្ហើមវិញល្មមគួសមមិនទាន់ចេះប្រើខ្យល់ដង្ហើម និងមិនទាន់ចេះទប់ខ្យល់ដង្ហើម រលកសំឡេងមានរលកចង្វាក់រណ្ដំល្អគ្រាន់តែមិនទាន់ចេះនិងយល់របៀបនៃការប្រើរលកក្នុងការប្រើសំឡេងនៅឡើយរីឯសំឡេងកណ្ដាលរបស់ប្អូនធ្ងន់ល្អនិងមានកម្លាំងមាំធំរួមទាំងពេលស្រែកឡើងដែរ ទាស់ត្រង់មួយចំណុចដោយសារតែសម្លេងចុងច្រមុះលាយនឹងក្រអូមមាត់ និងគល់ធ្គាមនេះហើយដែលធ្វើឲ្យសម្លេងប្អូនស្រដៀងទៅនឹងសម្លេងគណៈកម្មការឈុនសវណ្ណរាជច្រើនគួសមហើយការច្រៀងស្រែកទៅតុងខាងលើខាងលើរបស់ប្អូននៅស្ទើរខ្ពស់មិនដល់តុងបើទោះជាអស់កម្លាំងយ៉ាងណាក៏ដោយប៉ុន្តែពេលដែលប្អូនច្រៀងចុះមកសម្លេងខាងក្រោមវិញប្អូនប្រើសម្លេងដើមទ្រូងទាំងស្រុងនោះ គឺក្រោមខ្លាំង ហើយ បានធ្ងន់ល្អខ្លាំងណាស់និងមានទឹកដមក្រអួនល្អនិងល្អជាងសម្លេងតារាចម្រៀងអាជីពក្នុងវិស័យសិល្បៈតន្ត្រីចម្រៀងខ្លះផងក៏មិនមាននិងមិនអាចធ្ងន់មានទម្ងន់និងមានទឹកដមល្អដូចជាសម្លេងប្អូននោះឡើយហើយ សម្លេងដើមទ្រូងខាងក្រោមរបស់ប្អូន គឺមិនច្រឡំជាមួយអ្នកណាឬតារាចម្រៀងរៀមច្បងនោះឡើយលោកបន្តថាទី4 សម្រាប់ខ្ញុំ គឺខ្ញុំផ្ទាល់ឲ្យប្អូនជាប់ទៅប្រឡងដំណាក់កាលបន្ទាប់ទៀតដូចជាគណៈកម្មការលោកនុបបញ្ញរិទ្ធដូច្នោះដែរគណៈកម្មការទាំង3រូបទៀតគាត់មិនឲ្យប្អូនជាប់ គឺគាត់មានហេតុនិងផលវិជាជីវៈបទពិសោធន៍និងការវាស់វែងថ្លឹងថ្លែងច្បាស់លាស់របស់គាត់ ក្នុងការសម្រេចចិត្តមិនឲ្យប្អូនជាប់ឈោកក្នុងភាពត្រឹមត្រូវរបស់គាត់ប៉ុន្តែបើទោះជាប្អូនមិនជាប់ក៏ដោយកុំអស់សង្ឃឹម ត្រូវរឹងមាំឈប់យំ បន្តដំណើរទៅមុខទៀតរហូតទាល់តែទទួលបានជោគជ័យគោលដៅសុបិនជាតារាចម្រៀងល្បី ក្នុងវិស័យសិល្បៈតន្ត្រីចម្រៀងខ្មែរមួយរូបនេះ លោកបន្តទៀតថាទី5បងគាំទ្រប្អូនហើយនឹងផ្ដល់ឱកាសទទួលប្អូន ជាកូនសិស្សរបស់បងផ្ទាល់ខ្ញុំនឹងបង្វឹកបង្ហាត់បង្រៀនប្អូនដោយផ្ទាល់ដល់ផ្ទះនិងស្ទីបយកខ្ញុំតែម្ដង អំពីរបៀបនិងបច្ចេកទេសច្រៀង និងកុងត្រូលសំឡេងស្គាល់ណោតភ្លេងដឹងការកុងត្រូលតង់និងចង្វាក់និងសំឡេងបានច្បាស់ចេះប្រើដង្ហើម ចេះទប់ខ្យល់ដង្ហើម និងដង្ហើមវែងនិងជ្រៀងចុះក្រោមកាន់តែធ្ងន់កាន់តែចុះក្រោមបានទៀតប្រើសំឡេងខ្មោចកាន់តែខ្ពស់ក្រលួចក្រអួនស្រែកកាន់តែបានខ្ពស់មានកម្លាំងនិងទឹកដមប្រែคล้ายប្អូនឲ្យคล้ายទៅជាតារាចម្រៀងអាជីព professional និងចេះអក្សរភ្លេងណោតច្រៀងច្បាស់លាស់មិនមែនលំលំលោកសួនពិសិដ្ឋបានបន្ថែមថាទី6ដោយសារតែបងនៅក្រមដំបូល ក្រមហ៊ុនក្រមគ្រួសារហងមាសស្រាប់ ក្នុងនាមជាលោកគ្រូ អ្នកតែនិពន្ធបទភ្លេងនិងទំនុកច្រៀងគណៈកម្មការកម្មវិធីប្រឡងចម្រៀងតារាចម្រៀង ការសម្ដែងនិងជាគ្រូបង្វឹកបង្ហាត់បង្រៀនតារាចម្រៀង ប្រចាំ ក្រុមហ៊ុនផលិតកម្មហងមាស បងមានក្តីចាប់អារម្មណ៍ទៅលើសមត្ថភាពនិងទេពកោសល្យពីកំណើតរបស់ប្អូនខ្លាំងណាស់ខ្ញុំនឹងស្នើសុំលោកពូអគ្គនាយកក្រុមហ៊ុនផលិតកម្មហងមាសរួមទាំងបងបងថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីអនុញ្ញាតផ្ដល់ឱកាសឲ្យប្អូនបានមានឱកាសបញ្ចេញសមត្ថភាព ក្នុងបទចម្រៀងថ្មី ដែលខ្ញុំនឹងតែងនិពន្ធទាំងបទភ្លេងថ្មី ទាំងទំនុកច្រៀងថ្មី និងបង្វឹកបង្ហាត់បង្រៀនប្អូនដោយផ្ទាល់ក្នុងការច្រៀងបទថ្មីរបស់ខ្ញុំតែនិពន្ធនិងក្រុមហ៊ុនហងមាសព្រមទាំងស្នើសុំឲ្យក្រុមហ៊ុន និងផលិតជា MV ដល់ប្អូន អាចផ្ដល់ឱកាសឲ្យប្អូនក្លាយជាតារាចម្រៀងប្រចាំផលិតកម្មប្អូនមិនចាំបាច់ទៅផលិតកម្មណា ឬទៅណាទៅណីនោះទេ សង្ឃឹមថាលោកអគ្គនាយកនិងបងបងនិងមេតាចូលរួមផ្ដល់ឱកាសឲ្យប្អូនផងដែរ។ ដោយក្តីគោរពស្រឡាញ់ពីខ្ញុំបាទខ្ញុំមើលឃើញគ្រាប់ពេជ្រមិនតាន់ឆ្នៃ លោកបន្ថែមទៀតថាទី7ចរិតក្រពីរបស់ប្អូនល្អសំសួនមើលទៅមានការចេះដឹងថ្លៃថ្នូរមានក្រមសីលធម៌ល្អនិងរូបសម្បត្តិប្អូនប៉ុណ្ណឹងសំរុំហើយអាចជាតារាបាន ចាំមើលថាតើប្អូនប្រឡងធ្លាក់មិនមានពៀននឹងអាចក្លាយជាតារាចម្រៀងល្បីមានប្រជាប្រិយភាព មានហ្វេនគ្រប់ត្រូលនិងមានបទល្បីៗក្នុងដួងចិត្តមហាជនឬអត់ខ្ញុំ ធ្លាប់បានធ្វើនិងជួយជ្រោមជ្រែងបុគ្គលសាមញ្ញមិនដែលប្រឡងចម្រៀងមិនមានពៀនមិនមានឈ្មោះក្នុងសង្គមពីជីវិតក្រលំបាករហូតទទួលបានជោគជ័យក្នុងវិថីសិល្បៈតន្ត្រីចម្រៀងคล้ายជាកម្ពុជាតារាចម្រៀងខ្មែរមួយរូបដែល មានកេរ្តិ៍ឈ្មោះល្បីល្បាញមាន ប្រជាប្រិយភាព មាន fan រាប់លាននាក់ រហូតក្លាយជាសហគ្រិនជោគជ័យទាំងក្នុងសិល្បៈទាំងក្នុងវិស័យពាណិជ្ជកម្មផងដែរ រហូតមកដល់សប្តាហ៍ថ្ងៃនេះរួចមកហើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ